ចាំជាងនឹងក៏បងមិនថាធ្វើមិនកម្មបងលងស្នេហ៍ជីវ៉ា more. viu តែចង់ប្រាប់ស្រីឲ្យអូនដឹងថាបងគុញស្នេហាទូទៅជីវ៉ាមកចាំជាបងទូអូនមកចាំ